មានមនុស្សប៉ុន្មានក្នុងលោកដែលធ្លាប់ជួបស្នេហាហើយយំស្រែកសួរទេវតាឲ្យរួយស្នេហ៍អង្គនេះសៃដែលធ្លាប់អង្គចិត្តត្រឹមមកជរីងអាប់ប្រេងគ្មានទោសមេត្តាប្រល័យបំបាយបំបាំងស្នេហ៍យើងបើឲ្យលះបង់រូបអូនប្រៀបដូចសម្លាប់ខ្លួនឯងរឿងនេះបងធ្វើមិនបានអូនពិតជាមានដំឡៃដំឡៃឯងនៅបានថាពីមុន ជាប់នឹងសៃជំពាក់កម្មគ្នាអង្គនៅក្នុងរឿងហ៊ានលែប តែបងធ្វើមិនដូចទេព្រោះបងជាមនុស្សសាមញ្ញបងមានព្រឹងតែជាស្មោះទុកជុំស្រីបងស្រឡាញ់បងលឹងបងចោចាញ់ចាញ់ព្រះបាទវេសន្តរទ្រង់សែនមហេមានលះបងក្តីស្នេហ៍តែបងធ្វើមិនដូចទេព្រោះបងជាមនុស្សសាមញ្ញបងមានព្រឹងតែជាស្មោះឲ្យពូយើងស្រឡាញ់គ្នា